អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយអ្នកទាំងអស់ដឹងហើយមួយរយៈនេះគឺសបោលបែល60ដេញច្រើនមែនតេនកោដងហ្នឹងហើយហើយអ្នកទាំងអស់គ្នាចង់ត្រឡប់មកលេង60អូខេអាចធ្វើការត្រឡប់មកលេងនគរ60បានណាហ្នឹងហើយតាមធម្មតា i team ហើយនឹង rep នគរ60គឺងាយស្រួលក្នុងការរោទេដោយសារវាមានរបស់របរសម្រាប់ស៊ីចុកអញ្ចឹងណាហ្នឹងហើយ អូខេដូចជាក់ស្ដែង hero នេះតមានបាន2ថ្ងៃទេប៉ុន្តែថ្ងៃនេះយើងធ្វើការស៊ីបើកប្រអប់ ដើម្បីទទួលបានយករ៉េប៉ាហ្នឹងហើយយ៉ាងតិចណាក៏15000ដែរហ្នឹងហើយដោយសារយើងស៊ីរៀងច្រើនប្រអប់ដែរអូខេអូខេឥឡូវយើងយកវាចេញមកនេះនេះគឺជាប្រអប់ណាប្រអប់ដែលយើងយកមកស៊ីហើយប្រអប់នេះមិនមែនរបស់ខ្ញុំទេ គឺខ្ញុំទិញពីគេដែរទេគឺមកប្រអប់នេះគឺ5ដុល្លារនឹងឲ្យទិញនៅជូសិតណាអ្នកទាំងអស់គ្នាអាចធ្វើការតាមមើលហើយទិញពីគេបានដូចគ្នា ហ្នឹងហើយពេលនេះយើង C5 ប្រអប់នេះហើយយើងចាំមើលសិនដោយសារតាមធម្មតា level 6ករ៉េផ្ទង់ចិត្ត20000ណាហ្នឹងហើយអេចិត្ត20000ឬ20000ជាងខ្ញុំចង់ផ្លិចដែរហើយនេះគឺជា item របស់គាត់គម្រោងដាក់ដើម្បីបាន level 6គឺដាក់ item យកតែម្ដងគុំបកូដាក់ item យកអូខេតោះឥឡូវយើងធ្វើការ C ប្រអប់ទាំងអស់គ្នាយើងចាំមើលទាំងអស់គ្នាណាអូខេខ្ញុំ C នៅកន្លែងនេះ អូខេនេះអញ្ចឹងពេលនេះយើង មាន rep 79អញ្ចឹងឥឡូវយើងស៊ីប្រអប់ទី1ចូលផ្លឹបអឺខ្ញុំចុចលេខ1យកតែម្ដងលឿនណានេះឡើងហើយឃើញនេះឡើងហើយឡើងទាំងពីរពីរនេះគឺឡើងទាំងពីរណាហ្នឹងហើយអញ្ចឹងចាំមើលប្រអប់ទី1តើយើងស៊ីចប់តើយើងទទួលបានប្រមាណ rep អូខេអញ្ចឹងមួយដុំហ្នឹងហើយមួយដុំអ្នកនរឃើញហ្នឹងហើយបានចិត្ត3000ហើយ ខេវាគួរសមដែរណាអូខេអ្នកទាំងអស់គ្នាអញ្ចឹង5ដុល្លារដំបូងហ្នឹងហើយ5ដុល្លារដំបូងយើងទទួលបានរេប៉ាក់ចំនួនយើងថា5000 75000រេប៉ាក់អ្នកទាំងអស់គ្នាមួយដុំ75000រេប៉ាក់អញ្ចឹងអស់តែ5ដុល្លារទេហើយ hero នេះបើយើងលេងតាមធម្មតាវាដូចជាបាននេះដែរអស់តែប្រហែលជា10ជា point អីទេហ្នឹងហើយបានប្រហែល60ណាហ្នឹងហើយ អូខេឥឡូវយើងធ្វើការ C មួយ ប្រអប់ទៀតអូខេអឺបាន item ច្រើន បាន item ច្រើនណាបាន goal បាន item ឃើញទេនេះធ្លាក់មកនេះណាចឹងបើ2ដុំហើយជាអាចចូលចិត្ត10000ដែរអ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលចង់បានគឺចង់បានរេប៉ាក់15000អូខេបានសេះមួយតែសេះលបាយ8ទេជីមកាតទេអ្នកទាំងអស់គ្នាអើយហ្នឹងហើយសេះលបាយ8ទេ យើងបាននេះហើយយើងអត់តន់យកទៅហាត់ skill ទេដោយសារយើងអត់តន់ experience ហាត់អញ្ចឹងយើងអាចទុកសិនអូខេអូខេមកដុំទៀតហើយអ្នកទាំងអស់នេះអញ្ចឹងបាន10000ណាអញ្ចឹង C ថែមទៀត C ធ្វើម៉េចយកបាន15000 C វាកលតែម្ដងអូខេតទៅទៀតហើយអញ្ចឹងអានេះគឺចូលដុំទី3ហ្នឹងហើយយើ បានដរៀងច្រើនដែរសេះយើងមិននឹងយកមកធ្វើអីទេ វា random ទេហ្នឹងហើយហើយ baby នេះក៏យើងមិនដឹងយកមកធ្វើអីដែរនេះ baby គុណ8អីនេះណាហ្នឹងហើយអូខេតើហើយអូខេ3ដុំ15000តែម្ដងបាទជាមួយនឹងការ C ប្រអប់មួយនេះ M ហ្នឹងហើយ3ដុំ75000អឺដោយអ្វីដែលយើងនិយាយដែរគឺ C5 ដុំគឺគ្រប់ហើយណាចឹងដាក់ទៅមួយទៀត 5ដុំប្រហែលជាអាចបានខ្ទង់មកកលរ៉េប4ដុំកលរ៉េបហ្នឹងទៅណាខ្ញុំមើលសិនបើរ៉េបលេងដើមមានថាវាកលណាហើយយើងមើលទាំងអស់គ្នា5ដុំ5 5ដង25ដុល្លារអញ្ចឹង25ដុល្លារស៊ីបានរ៉េបចិត្ត20000យ៉ាងភ័យអូសតែម្ដងហើយអាយធីមយើងលក់ទៅវិញបានណានេះអឺវាប្រាប់ហើយថាអាឃ្លាំងយើងនេះវាពេញយើងអត់ទាន់ដាក់ចូលទៀតទេ អញ្ចឹងយើងធ្វើការ CA B 2008នេះចោលទៅហ្នឹងហើយហើយយើងចុចវាបន្តទៀតអូខេបញ្ញាគេឲ្យដាក់អូខេចាំបន្តិចខ្ញុំធ្វើការ trade item ចេញអូខេឥឡូវខ្ញុំធ្វើការ trade សេះជាមួយ goal ចំនួន2900 goal ចេញហ្នឹងហើយឥឡូវយើង C បន្ថែមទៀតចាំបន្តិចខ្ញុំនេះសិនអូខេតោះបន្ថែមទៀតយើងរត់តនកលទេរ៉េបនេះរ៉េបតនកលទេ អូខេឡើងចិត្ត20000ឯរ៉េបនេះតើហើយអូ3ប្រអប់5ប្រអប់គឺចិត្ត20000ហើយ5ប្រអប់ប្រអប់ទី5ចុចចូលតែម្ដងបាទអូខេ20000 thread baby អា baby នេះនិយាយត្រង់នឹងយកមកធ្វើអីទេអ្នកនរអើយ កលនៅអូខេអញ្ចឹង rate នេះគឺកលហើយអ្នកនរនេះស៊ីលេងឡើងហើយមើលអឺយើងមើលបាននេះវាដាក់ requirement rate pass នេះចឹងវាបានតែប៉ុណ្្នឹងអញ្ចឹងកលគឺបានតែប៉ុណ្្នឹងទេអញ្ចឹងយើងស៊ីថែមទៀតក៏ខាតដែរអត់ចំណេញទេអូខេអញ្ចឹងចង់ចាប់ដល់សល់ប៉ុណ្ណេះបាយស៊ីជួយ hero ខ្ញុំចោះអូខេហើយបើយើងសរុបជារួមមកអូបានតែចោះមែនទេអ្នកនរនេះនេះហើយលក់ចេញជាលុយអានេះនេះ ហ៎លុយនិយាយលុយអានេះហ៎នេះហើយអានេះអូខេកប់ស្រីតែម្ដងអូខេអញ្ចឹងចំពោះអ្នកទាំងអស់គ្នាចង់មកលេងលបាយហុកនៅនគរដងអូខេអាចធ្វើការត្រឡប់មកលេងបានជាមួយនឹងការ build item យើង build ល្មមល្មមទៅហ្នឹងហើយយើងអត់ចាំបាច់បុកវាសាហាវពេកទេហើយចំពោះកម្រិត level យើងលេងតែ2ថ្ងៃទៅគឺបានលបាយហុកហើយលបាយហុកយកស្រួលទេអត់ជាពិបាកទេហើយពេលបច្ចុប្បន្ននេះ item មិនជាថ្លៃប្រហែលទេអញ្ចឹងអាចធ្វើការត្រឡប់មកលេងជាមួយនឹងខ្ញុំបានណា ហើយចំពោះប្រអប់ដូចខ្ញុំប្រាប់អ្នកទាំងអស់នេះអញ្ចឹងបើសិនជាកណៃអ្នកទាំងអស់នេះចង់ទិញអីអត់ខ្វះទេប្រអប់នេះលក់នៅពេញនឹងនេះនេះសភៅនេះ10ដុល្លារទេអាជីវមុនថ្មីអាចប្រើបានហាត់បានហ្នឹងហើយអូខេហើយអឺចំពោះវីដេអូមានប៉ុណ្្នឹងអ្នកទាំងអស់នេះអញ្ចឹងបើសិនជាកណៃអ្នកទាំងអស់ចង់ទិញប្រអប់អីនេះមកកដាក្រុងបៃជីងក៏មានដែរណាហ្នឹងហើយអត់ចាំបាច់ទុកឈូសិតទេក្រុងបៃជីងក៏សម្បូរដែរនេះម្ដុំម្ដុំនេះនេះម្ដុំម្ដុំនេះដូចជាមានដែរ តាណាទេខ្ញុំចុចមើលប៉ះដែរបើមិនអញ្ចឹងនេះនេះមកឈូសតឡៃនេះមកដល់100%នៅទៅនឹងទៅហ្មងនេះមកឡៃនេះឡៃមកខ្ញុំដាក់ណាហ្នឹងហើយនៅមួយដុំហ្នឹងគឺអត់ខ្វែខ្វះតលុយទិញទៅនិយាយទៅមួយដុំគឺ5ដុល្លារខ្ញុំទិញពីគេដែរទេហើយអ្នកទាំងនេះអាចធ្វើការទិញពីគេដូចគ្នាហ្នឹងហើយព្រោះយើងដឹងហើយបើយើងចង់លេង hero ដែលមានឈ្មោះខ្លួនឯងនេះពិបាកតិចត្រូវការរេបត្រូវការហាត់សភៅហាត់កពីប៉ាអីខ្ញុំហាត់ទាំងព្រឹកមួយព្រឹកហើយអត់ឡើងទេរហូតដល់ពេលបច្ចុប្បន្ននៅតែអត់មានកពីលេង អូខេអញ្ចឹងចំពោះវីដេអូមានប្រព័ន្ធហ្នឹងអញ្ចឹងបើសិនជាកណ្ដីចង់លេងអីអាចឆាតចូលក្រុមជាមួយពួកខ្ញុំបាននឹងធ្វើការវាយគ្នា លក្ខណៈ PK គ្រប់បាក់ទាំងអស់រៀងរាល់ថ្ងៃចុងសប្តាហ៍ទាំងអស់គ្នាអូខេអរគុណបាយបាយ